បទវាលសម្បត្តិងអ្នករកស៊ីជួយតោផ្លូវឆ្ងាយ ក៏គួរឡើងឆោមឆាយទៅលេងផ្ទះជាតើអូនចង់រកស៊ីទេ បើអត់ទុនបងឲ្យនេះចាំពាក់ព្រោះបងអាចខ្ចីលុយយៈតែជាមិត្តភក្តិអរនឹងគ្នាចាំមក លោកនេះគ្មានយ៉ាងតែស្រាមយ៉ាឡំកើតមកពីណាព្រមអីអើយស្រះនេះអីអ្នកជាស្រាំរបងយ៉ាស្រាជឿចង់អើយជីវ៉ាបងមិនអកលានៅអូនទេ នៅព្រៃភ្នំឯសសស្គូអាអូយម៉ៃកាអីវិលមកអាបងអ្នករកស៊ីជួយដោផ្លូវឆ្ងាយ ចង់ឯអ្នកបបួលឡើយឆោឆាយទៅលេងផ្ទះជាង បើអូនចង្រោបស៊ីទេហើយបើអត់លុយនេះមកឲ្យចាពាក់ព្រោះបងអាចខ្ចីលុយតែជាមិត្តភក្តិអនឹងគ្នា លោកនេះគ្មានយ៉ាងតែស្រានយ៉ាឡោមកើតមកពីណាព្រមអីអើយស្រះនេះឯលែកជាស្រាំងរបងយ៉ាសាជឿចង់អើយជីវ៉ាបងមិនអូកាឡានៅអូនទេ យៈផឹកខ្នោកជូរជាមួយគ្នារហូតនឹងខ្លាចអីយៈស៊ីតាកូនកឡនតននេះ ព្រៃភ្នំឯសសស្គូពួកព្រៃភ្នំឯផ្សេងផ្សេងហ្នឹងព្រៃភ្នំលៀងលេនេះដល់ភ្លេងសុខីស្ដារទឹកជ្រូកដល់ភ្លេងសុខី សាអូនចាំប្រថ្លៃជួបបងសាអូនចាំប្រថ្លៃលើកសំលេងកែមអូនអើយបងនឹងស្រណោះទឹកឯដល់ទឹកជ្រុងនឹកអានុកសាថ្មីថ្មីបងនឹកណាណាស្រស់ចរណៃបងនឹកណាណាស្រស់ចរណៃ ហើយក៏សូមចាប់ដៃចាំដៃឲ្យស្រីជឿចិត្តឲ្យស្រីជឿចិត្តសូមចាប់ដៃឲ្យស្រីជឿចិត្តអូនរងចាំបងបងអើយចាំទាំងយំថ្ងៃឲ្យលើជួបថ្ងៃស្រមៃក្លាយជាការពិតជួបបងសាសស័យស្នេហ៍ពិតជួបបងសាសស័យស្នេហ៍ពិត សូមយ៉ាជីវិតជីវិតមូស្រាបសាសនាស្រាមសាសនាយ៉ាជីវិតដែលមូស្រាបសាសនានេះកូនជាងគេអត់អីស៊ី បទឹកជ្រូកដោយភ្លេងសួគីសាបទឹកជ្រូកដោយភ្លេងសួគីជ្រូកបូស្រោអត់ចាំអប្រអថ្លៃជ្រូកបូសាអត់ចាំប្រអថ្លៃជ្រូកបូសាអត់ចាំប្រអថ្លៃលើសំលេងហ្គេមអូនអើយបងនឹងស្រមណុកនឹកឯដល់ទឹកជ្រូកនឹកអាលោកសាថ្មីថ្មី បងនឹកណាស្រងចរណៃបងនឹកណាស្រងចរណៃបងសូមចាប់ដៃចាប់ដៃអស់ใจជឿចិត្តចាប់ដៃឲ្យស្រីជឿចិត្តចាប់ដៃឲ្យស្រីជឿចិត្ត បោសាសាស័យស្នេហ៍ពិតជ្រួបោសាសាស័យស្នេហ៍ពិតសូមយ៉ាជីវិតជីវិតបោស្រាបសាសនាជីវិតនៅបូស្រាបសាសនា